បាទសួស្តីបងប្អូនអរគ្នាតោះយើងទៅមើលអឺពីរបៀប upgrade នៅក្នុង YouTube Studio បាទចឹងខ្ញុំចូលទៅក្នុង YouTube បាទឥឡូវយើងចូលមកទាំង YouTube យើងយើង select ចូលក្នុង account របស់យើងយើងចូលទៅក្នុង YouTube Studio បាទ នេះគឺជាផ្ទាំងប៉ុសរបស់យើងបាទខ្ញុំសូមបញ្ជាក់បន្តិចមកណាបងប្អូនបាទខាងនេះតែងតែមានការអាប់ដេតការណែនាំរបស់ YouTube មកកាន់យើងជារៀងមួយអាទិត្យម្ដងអីប៉ុណ្ណឹងបងប្អូនហ្នឹងហើយជាងយើងធ្វើការអាននៅសារព័ត៌មាននៅចំណុចនេះឲ្យបានញឹកញាប់ហ្នឹងហើយ អញ្ចឹងយើងចូលទៅឃ្លាំងវីដេអូរបស់យើងណាខ្លឹមសាររបស់ប៉ុសយើងបាទអញ្ចឹងយើងមកកាន់វីដេអូរបស់យើងបាទយើងដើម្បីធ្វើការ upgrade វាផ្សេងផ្សេងហ្នឹងហើយចឹងខ្ញុំមកកាន់តណាវីដេអូណាដែលមានអ្នកមើលច្រើនជាងគេបាទ ដោយសារអឺរយៈមុននឹងខ្ញុំបង្ហោះវីដេអូអឺខ្ញុំប្រើតែទូទូរស័ព្ទដៃហ្នឹងឯងខ្ញុំប្រើតែទូរស័ព្ទដៃហ្នឹងឯងអញ្ចឹងយើងពេលដែលយើង មានកុំព្យូទ័រប្រើយើងធ្វើការ upgrade ឲ្យវាបានតាមគោលការណ៍បាទតាមគោលការណ៍របស់ YouTube ទៅហ្នឹងឯងដើម្បីឲ្យរូប YouTube approve មកដល់យើងបាទដើម្បីមានសិទ្ធិរកប្រាក់ហ្នឹងហើយឥឡូវលើកទៀតគាត់ថាកន្លែងអឺមើលពងខ្យងនេះអញ្ចឹងការការសរសេររបស់ខ្ញុំក៏វារៀងខ្លីដែរហ្នឹងហើយអញ្ចឹងទីមួយខ្ញុំត្រូវគប់ពីយកកន្លែងអឺនេះសិនបាទកន្លែងថ្ងៃបរិឆេទថ្ងៃដែលយើងបានបង្ហោះវីដេអូហ្នឹងហើយខ្ញុំ copy មក ចូលកន្លែងខ្មៅដៃបាទហ្នឹងហើយចូលកន្លែងខ្មៅដៃបាទឃើញទេបាទការពិពណ៌នាតាក់ទងទៅនឹងអឺវីដេអូខ្លីមួយនេះ បាទគឺគឺអត់មានទេបាទចឹងខ្ញុំពិពណ៌នានៅលើនឹង បាទចឹងខ្ញុំពិពណ៌នាថាខ្ចងនេះចូលជាស៊ីស្រូវបាទបាទ trọn còn trọn bông cờ hòm ní Yeah. chết chết C yeah. C zero នេះខ្ញុំសរសេរខ្លីៗវីដេអូនេះខ្លីដែរហ្នឹងហើយប្រហែលជា16វិនាទីហ្នឹងហើយបងប្អូនបាទអញ្ចឹងចំណុចខ្វះខាតរបស់យើងយើងត្រូវតែបំពេញហ្នឹងហើយបងប្អូនបាទហើយមិនខ្ចងពងក្រហមនេះវាចូលចិត្តស៊ីស្រូវបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ទៀតណា ខ្ញុំដាក់ពាក្យអរគុណទៅកាន់អឺប្រិមិត្តអ្នកអានឬក៏អ្នកទស្សនាយ៉ាងម៉េចសូមអរគុណរាល់ការទស្សនា បាទអញ្ចឹងខ្ញុំធ្វើការ save អឺដែលយើងបាន upgrade នោះ save ទុករក្សាទុកបាទចុចទៅកន្លែងប៊ូតុងរក្សាទុកបាទកន្លែងនេះគឺកន្លែងហៅថា album របស់យើងណាចាំមើលផ្សានបាទ select លើហ្នឹងរក្សាទុកហើយដូចទៅនេះក៏ត្រូវបំពេញដែរណាបងប្អូនដូចជាកញ្ចប់ អេក្រង់អសរត់អីចឹងបាទចឹងដាក់កាតមួយកាតនេះតកតងទៅនឹងអឺបាទតកតងទៅនឹងដែលយើងដាក់វាឲ្យតគ្នាមកបាទបាទខ្ញុំដាក់នេះចុះហ្នឹងឯង ពេលខ្លឹមសារនេះយកពេលដែលវីដេអូយើងជិតចប់បាទយើងដាក់ទៅបាទមួយជាច្រើនទៀតបាទនេះកន្លែងនេះតាកតងវីដេអូនេះមិនត្រូវបានបង្កើតឡើងសម្រាប់កុមារទេបាទហ្នឹងហើយ ភាសាខ្មែរបាទវីដេអូនេះគ្មានអក្សររត់បាទត្រូវនេះត្រូវតែបំពេញទៅខ្ញុំជ្រើសរើសយកអាក្រោមគេបាទថ្ងៃបរិឆេទរបស់ខ្ញុំក៏អត់មានដែរជាងមិញតែខ្ញុំដូចខ្ញុំកូពីមកហើយថ្ងៃបរិឆេទ គេវាឆែតលុបផងលុបចេញឥឡូវធ្វើការផាសលើនឹងបាទនេះ26កញ្ញា2021បាទខ្ញុំចុច enter មួយទៅវាជាប់មកហើយបាទអឺនៅតែនេះ select អត់បានបាទ វីដេអូខ្លះខ្ញុំក៏សម្លេចបានដែរយើងត្រូវស្ទើឬយកអឺផ្នែកខាងក្រៅមួយទៀតបាទហ្នឹងទៅនឹងអឺនេះបាទវិធីនឹងរចនាប័ទ្មខ្ញុំជ្រើសរើសជាងទៅ នេះមក copy ចំណងជើងអូនេះតាមនេះខ្ញុំប្រាប់ប្រិមិត្តថាមើលខ្ចងពងបាទតើតើនៅវីដេអូខ្លីៗបាទខ្ចងកំពុងតែពងហ្នឹងហើយខ្ញុំពី copy ទៅនឹងមួយយកមកដាក់កន្លែងនេះបញ្ចូលស្លាកបាទហ្នឹងហើយ pass ចូលមកហើយរក្សាទុកតែម្ដងអឺហើយនៅ ទីតាំងហ្នឹងហើយទីតាំងក៏ត្រូវដាក់ដែរបាទស្រុកមង្គលបុរីបាទស្រុកស្អាងស្រុកស្រុកមង្គលមង្គលល select លើស្រង់គុណបូរីមកហើយចុចរក្សាទុកបាទបងប្អូនតាក់ទងទៅនឹងវីដេអូ upgrade អឺខ្ញុំមានតែប៉ុណ្ណេះបាទសូមអរគុណរាល់ការទស្សនាហ្នឹងហើយជំរាបលា